បាទថ្ងៃនេះមកធ្វើបទបង្ហាញស្ដីពីការធ្វើទឹកក្លុកមានប្រទាលកទុយកពើពងមន់ហើយនិងបឺបាទនេះគឺប្រទាលកទុយកពើ ដែលយើងបានចាត់វាយកតែជែលបាទហើយនេះគឺបឺហើយនេះយើងដាក់ពងមន់2គ្រាប់ឬ1គ្រាប់អាស្រ័យទៅលើការចំណង់ចំណូលចិត្តបន្ទាប់មកយើងដាក់ទឹកដោះគោឆៅ1កំប៉ុងឬ2កំប៉ុង បាទនេះគឺយើងស្ករសយើងចូលចិត្តផ្អែមយើងដាក់ផ្អែមទៅបាទអានេះគឺយើងបានកឡុករួចរាល់ហើយជាមួយនឹងម៉ាស៊ីនកឡុកបាទនេះអញ្ចឹងយើងបានចាក់ចូលចានបាទអញ្ចឹងយើងចាក់ចូលចានមើលពណ៌វាបាទអញ្ចឹងយើងទុកឲ្យតិចបន្តិចទៅនៅក្នុងទូទឹកកកតាមពិតយើងដាក់ទឹកកកឲ្យធ្វើជាលក្ខណៈដូចទឹកកឡុកអញ្ចឹងបាទលក្ខណៈទឹកកឡុកប្រទាលកទួយកពើបើ ហើយនឹងពងមន់បាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់អ្នកឆ្ងាញ់បាទគាត់ឆ្ងាញ់ណាស់អូខេណោគាត់ឲ្យមេដៃមួយមេដៃពីរបាទអញ្ចឹងគាត់ញ៉ាំហើយញ៉ាំទៀតគឺឆ្ងាញ់បាទគឺអាហារគឺជាលក្ខណៈមួយ សម្រាប់សុខភាពរបស់យើងហើយយើងមិនបាច់ដាក់ផ្អែមឬក៏មិនផ្អែមគឺអាស្រ័យទៅលើការចំណង់ចំណូលចិត្តរបស់យើងបាទ អ្នកកញ្ញាគាត់ឆ្ងាញ់គាត់គាត់ឲ្យមេដាយបាទអញ្ចឹងពុកម៉ែបងប្អូនអាចរៀនធ្វើដូចខ្ញុំបានបាទដើម្បីលក្ខណៈសុខភាពហើយកាត់បន្ថយការចំណាយអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe បាយបាយ